ភ្នែកអូនដែលស្រក់លើទ្រូងកងអោនអូនស្រង់ព្រឹង ទឹកធ្លាស្នេហ៍រីមីសាចាថាស្មោះលោកស្អីឈប់ស្រក់មកទៀតព្រោះ ស្រស់គ្នា ភ្នែកស្រីរាស្មីតពេជ្រសាច់ចា ភ្នែកអើយឈប់ស្រក់មកទី ក្នុងលោកស្រីលើដៃទាំងទ្វេ